ក្នុងជាតិនេះគ្មានចង់បានអ្វីឡើយត្រឹមចិត្តស្នេហ៍អូនឲ្យមកបងទួងមិនល្អក្រុមយ៉ាងតែជាសំណាងបងមានអូនក្នុងបេះដូងគ្រប់គ្រាន់ហើយ បើថ្ងៃមួយមានគេល្អជាងបងតើអូនបងបងបងទេត្រានត្រើសន្យាថាក្បែរគ្នាមិនទៅចោលគ្នាឡើយក៏មិនត្រូវការឲ្យមាននាងជុំ ស្រឡាញ់ស្ទើលេបនឹកស្ទើស្លាំស្ដាប់លឺបេងដូងបងទេធុញដែរទេបងចង់ក្បែររាល់ថ្ងៃស្រឡាញ់ស្ទើលេបជាពីងពិតមិនចេញតែ ជាតិនិងគ្មានចង់បានអ្វីឡើយត្រឹមចិត្តស្នេហ៍អូនឲ្យមកបងពួងមិនល្អក្រុមយ៉ាងតែជាសំណាងបងមានអូនក្នុងបេងដូងគ្រប់គ្រាន់ហើយ ជាងបងតើអូនបងបងបងទេត្រានត្រើសន្យាថាក្បែរគ្នាមិនទៅចោលគ្នាឡើយក៏មិនត្រូវការឲ្យមាននាងជុំ ស្ទើលេបនឹកស្ទើស្លាប់ស្ដាប់លឺបេងដូងបងទេហ៊ុនតែទេបងចង់ក្បែររាល់ថ្ងៃស្រលាញ់ស្ទើលេបជាពីងពិតមិនចេញតានេះ ស្លាប់ស្ដាំលឺបេងដូងបងទេធុញដែរទេបងចង់ក្បែររាល់ថ្ងៃ ស្រលាញ់ស្ទើរលើជាពីងពិតមិនចេញតាន មានក្តីសុខ